គាត់មានណាញោមគិតមើលគាត់ការអាយុ20ឆ្នាំហើយចាប់ពី20ទៅគាត់ខំប្រឹងរកស៊ីដល់អាយុ75ឆ្នាំញោមហើយដីរបស់គាត់កន្លែងណាក៏មានដែរកំពង់សោមក៏មានដីកំពង់សោមក៏មានផ្ទះកំពង់ស្ពឺក៏មានដីមានផ្ទះហើយឡានរបស់គាត់គាត់មិនមែនជិះមកគ្រឿងអីដូចអាត្មាទេណាឡានរបស់គាត់ជិះ10 20គ្រឿងអីនោះញោម ហើយដល់ថ្ងៃមួយគាត់ធ្លាក់ខ្លួនឈឺយំដល់ធ្លាក់ខ្លួនឈឺគាត់ហៅកូនគាត់ទាំង9នាក់នឹងមកយំហាកូនកូននោះអត់មានគិតគូរពិចារណាអីទេគាត់ថាឡូវអូអញឈឺមិនដឹងគាត់ស្លាប់ថ្ងៃណាប្រហែលជាគាត់ហៅយើងមកនឹងបែបបែងចែកទ្រព្យសម្បត្តិចែកយើងហ่าអញ្ចឹងបានដូចញោមអាចារ្យគាត់និយាយពីមិញមិញហ្នឹងណាហ្នឹងហើយដល់ដីឡើងថ្លៃមិនញោម ហ្នឹងហើយដីឡើងថ្លៃចែកឲ្យកូនអស់ហើយដល់កូនខ្លះបានតែគេពីឪចែកហ្នឹងលុបបានថ្លៃអត់មានគិតគូដល់ឪដល់ម៉ែទេចំណែកកូនរបស់ញោមអុកញ៉ានោះញោមឪហាវមកអញ្ចឹងមកគិតថាទ្រព្យសម្បត្តិម្លេះប្រហែលជាឪអញឈឺអញ្ចឹងប្រហែលជាគាត់បែបចែកគ្នាហើយចែកឲ្យកូនបងប៉ុណ្ណេះអាកូនបន្ទាប់បងប៉ុណ្ណេះអាកូនពៅប៉ុណ្ណេះអាកូនបន្ទាប់ពៅប៉ុណ្ណេះបែបបែងចែកអា ដល់តែកូននឹងមកជុំគ្នាញោមគាត់ក៏ប្រាប់អាអូនណាឯងមើលតោទិញត្រីញៀតឲ្យអញមកកតុយមកហើយម្អូនឯងមើលដាំបបសឲ្យឪមួយឆ្នាំមកអាកូននោះវាលន់មាត់ត្មងចុះគ្រាន់បបសមួយឆ្នាំត្រីញៀតមកកតុយឲ្យឡៃចាំហៅកូនមកឲ្យគ្រប់គ្នាទៅអីកូនកូននោះវាចេះឆ្ងល់អញ្ចឹងឯងខ្ញុំ ដល់គាត់ថាកូនឯងមើលរកអង្គរណាដែលល្អជាងគេហើយថ្លៃជាងគេនៅក្នុងស្រុកខ្មែរមកកំប៉ុង100000ក៏ដោយមកកំប៉ុង200000ក៏ដោយរកទិញអង្គរណាដែលថ្លៃជាងគេហើយដាំបបរឲ្យឪមួយឆ្នាំមកហើយឯងមើលទៅរកទិញត្រីញៀតត្រីញៀតអាណាដែលថ្លៃជាងគេមកកតុយនឹង1000ដុល្លារក៏ដោយ2000ដុល្លារក៏ដោយ ហើយមើលទិញត្រីញៀនអាណាដែលល្អហើយថ្លៃយំឲ្យអញដល់កូនម្នាក់ទៅដាំបបរកូនម្នាក់ទៀតទៅទិញត្រីញៀនវាបានដូចបំណងមែនបានដូចបំណងនឹងគាត់ឲ្យជាអាត្រីញៀនដែលទិញមកអាត្រីញៀនល្អហ្នឹងហើយបបរឲ្យកូនដាំមួយឆ្នាំហ្នឹងឲ្យលើកមកឲ្យគាត់ហើយកូនហ្នឹងក៏នាំគ្នាដួសវាដួសដួសអាចារ្យអាចារ្យស្ពកអាចារ្យចកឹះហ្នឹងញោមដួសតែប៉ុណ្្នឹង ហើយត្រីញៀននឹងតែប្រប៉ិនមេជើងអាត្មានឹងយំប៉ិនមេជើងតាក៏បាន ប៉ិនមេជើងយាយក៏បានដែរអើឥឡូវលើកជុំមកឲ្យគាត់លើកជុំឲ្យគាត់បបមកកូនចានចកោះនឹងហើយនឹងត្រីញៀនប្រប៉ិនមេជើងនឹងគាត់ហូបអត់អស់យំដល់គាត់ហូបអត់អស់គាត់ចាប់ដើមដកហោមធំហ្មងអីអញគិតមើល ខំប្រឹងរកស៊ីតាំងពីអាយុ20ឆ្នាំរហូតដល់75ឆ្នាំគិតមើលទៅ53ឆ្នាំគត់55ឆ្នាំគត់ខំតែអញប្រឹងរកស៊ីដីកន្លែងនោះបលក់វិញកន្លះលីបលក់វិញកន្លះលានបឡានវិញជីស5 6គ្រឿងបលក់វិញរាប់ម៉ឺនដុល្លារហើយចោះអាត្មាឯងនឹងវាខំប្រឹងដល់ណាទៀត បើបបមកកូនចានច្របោះផងហ្នឹង ត្រីញៀតមកកតុយប្រពន្ធមីជើងនេះអញបរិភពមិនអស់ផងហ្នឹងតើអញខំប្រឹងដល់ណាទៀតអើយញោមពិចារណាដឹងអញ្ចឹងហើយមិនព្រមលះបង់ប្រគិនឡានមនុស្សខ្លះទេអត់ចាណាដឹងអញ្ចឹងហើយហ្នឹងព្រោះស្ដាប់ស្ដាប់អាត្មាទេឯដល់ឡាន5 6គ្រឿង ហើយដល់អាចារ្យណាដឹងរំលងរំលងអត់មានប្រគិនឡានអីលោកមួយយោនេះដល់បើមិនប្រគិនស្មាប្រគិនព្រះអង្គព្រះអង្គក្រោយនេះព្រះអង្គមួយគ្រឿងហ្មងគ្រឿងហ្នឹងយោដឹងលោកសុបាយចិត្តអត់អញយោសុបាយចិត្តអត់ហ្នឹងហើយអូបើអត់ទៀតមុខព្រះអង្គក្រោយឆ្លើយថាអត់ហ្នឹងស្មាមិនជឿទេញោម បំបាច់គេប្រគិនឡានគេប្រគិនទូរស័ព្ទតែមួយគ្រឿងតម្លៃ2000ដុល្លារហ្នឹងស្រួលបែបសឹងអែលទូរស័ព្ទហ្នឹងអត់បានសឹងក៏សឹងមានដែរញោមហ្នឹងហើយឥឡូវយោមពិចារណាទាំងអស់គ្នាមើលញោមញោមហ្នឹងជីវិតយើងតើយើងរៀនពិចារណាអញ្ចឹងឯងញោមមិនតែខំខំប្រឹងខំខំខំប្រឹងមានស្អីក៏មាន មានស្អីក៏មានដល់តែចិត្តដល់ថ្ងៃស្លាប់ អាទៀនក៏មិនដែលបានធ្វើអាសិលក៏មិនដែលបានធ្វើស្ដាប់ធម៌ក៏មិនដែលបានស្ដាប់លះបង់ទ្រព្យសម្បត្តិដាក់ទៅជាទៀនក៏មិនដែលការចម្រើនសមថវិបស្សនាក៏មិនដែលចម្រើនគេធម៌អាវិន័យរបស់ព្រះមិនដែលបានយល់ដឹងអីមិនតិចញោមញោមអើយហើយស្លាប់ទៅសង្ឃឹមអីញោមសង្ឃឹមមកស្លាប់ទៅនឹងមកមនុស្សវិញទៀតអីញោមហឹមកុំសង្ឃឹមមកសោះញោម បើទៀនមិនដែលធ្វើសិលមិនដែលរក្សា ចាគៈមិនដែលលះបង់ទ្រព្យសម្បត្តិដាក់ឲ្យទៅជាទៀនសុតតមិនដែលស្ដាប់ធម៌មិនដែលរៀនធម៌មិនដែលចម្រើននៅតាភាវនីអីជាដើមកុំសង្ឃឹមមកស្លាប់ទៅមកមនុស្សវិញទៀតអសោះលឺឯងញោមលឺអត់ណាញោមខ្លះញោមញាតពុតបរិស័ទឲ្យខំប្រឹងធ្វើអំពើបាបតាំងពីតូចរហូតក្រូចឆ្មារហូតដល់អាយុ60កសឹងតែមាន អាយុ70ក៏សឹងតែមានញោមហើយតាំងបាច់ជ្រះថ្លាក្នុងពុទ្ធសាសនាណាឡូវខ្ញុំកណា70ហើយព្រះអង្គកណាគិតរសំសិលគេអើហើយ70អីទៅមិនដាច់70សំសិលឯញោមញោមឯញោមខ្លះអាយុ40អីហ្នឹងអត់ហ៊ានសំសិលគេឯងអាយុ30អីហ្នឹងអត់ហ៊ានសំសិលគេឯងសំសិលក្មេងពេកខ្មាស់គេហ่า ឯងទំសាមឡើយសុំសិលអីមើលឯងនឹងនិយាយជីមើលឯងតាជីតែរឿងស្លាប់នេះអត់មានរឿងក្មេងឬចាស់ទេញោមលឺអត់ញោមលឺអត់អត់មានរឿងក្មេងឬចាស់ទេញោមហើយញោមខ្លះទៀតលេង70ឯងទំឯងបែបមុំសុំសិលហើយមើលទៅលេងសុំសិលបានតែ5ឆ្នាំស្លាប់បាត់ឥឡូវញោមគិតទៅ 70ឆ្នាំលេងធ្វើអំពើបាបសឹងរាល់ថ្ងៃហើយដល់សុំសិលបាន15ឆ្នាំហើយយមស្លាប់ហើយយមគិតទៅហើយមិនបាច់សួរអាត្មាអីតែគុណណាម៉ែកណាស្លាប់តោតកើតឯណាហើយតែគុណណាឪកណាស្លាប់តោតកើតនៅណាមានតែកូនចៅនឹងទីដែលដឹងថាម៉ែស្លាប់តោតកើតឯណាឪស្លាប់តោតកើតនៅឯណានោះហើយមកសួរលោកលោកដឹងណាម៉ែនឹងយំម៉ែអត់ទៅ សំខាន់បំផុតគឺកូនចៅប្រុសស្រីទាំងឡាយនឹងដឹង បើគាត់ចំណាយពេលវេលាធ្វើអំពើបាបដើម្បីចិញ្ចឹមកូនចៅប្រុសស្រី50 60 70ឆ្នាំដល់គាត់ទៅធ្វើអំពើល្អសុំសិលធ្វើទានអីបាន15ឆ្នាំគាត់ស្លាប់អានឹងយមដឹងហើយមែនទេញោមមែនទេឥឡូវអាត្មាលើកឧទាហរណ៍អញ្ចឹងឥឡូវទូរស័ព្ទអាត្មាលើកឧទាហរណ៍ណា ទូរស័ព្ទនេះវាតម្លៃតែ100ទេតែអាទូរស័ព្ទដែលអាត្មាកំពុងឡាយនេះតម្លៃ1550ញោមនេះបើសិនឧទាហរណ៍ថា2នឹងធ្លាក់ឯងញោមណាញាតញោមរើសយកមួយណាញោមញោមរើសយកមួយណាបើគាត់ជារើសយកអាថ្លៃហើយមិនរើសយកអានេះទេមែនទេញោមមែនទេឥឡូវនិយាយបន្តិចទៀតឲ្យញាតញោមពុទ្ធបរិស័ទស្ដាប់ ឥឡូវប្រពន្ធខ្លួនឯងហើយនឹងមែនប្រពន្ធខ្លួនឯងនិយាយចេះទៅណាប្រពន្ធខ្លួនឯងអាយុ50ដល់មែនប្រពន្ធខ្លួនឯង28ហើយគេឲ្យរើសយកនេះប្រុសប្រុសគេឲ្យយកប្រពន្ធឬក៏គេឲ្យយកស្រីអាយុ28ញោមយកមួយណាគេឲ្យយកតែមួយឯងប្រហែលជាប្រពន្ធបែបទុកមួយឡែកសិនហើយណោះ ហ្នឹងហើយអអាត្មាសួរអាចារ្យអាចារ្យគាត់តែមួយគឺដឹងតែមួយហ្នឹងគាត់មិនមានពីរមាន3អីទេអើប្រកាសជាយក28ហើយមែនទេញោមយ៉ាងណាមិញឲ្យញាតិញោមពុទ្ធបរិស័ទដឹងពិចារណាទាំងអស់គ្នាណាញាតិញោមអើកាលណាយើង ធ្វើអំពើបាបច្រើនតែស្លាប់ទៅអាវង្សរោឧទ្ធੰបាទោហើយ ប្រៀបបីដូចជាទឹកហើយនឹងប្រេងអញ្ចឹងទឹកមាន តែមួយកែវហើយប្រេងនោះមានដល់តែមួយប៉ោតញាតិញោមគិតមើលមើលសួរថាតើវាទៅទឹកនឹងវាកម្លាំងខ្លាំងជាងឬក៏ប្រេងនឹងវាមានកម្លាំងខ្លាំងជាងញាតិញោមឥឡូវទឹកមានមួយកែវឯងគេថ្លឹងទឹកមួយកែវហើយប្រេងប្រេងនឹងមកមកអីមកកដុងមកនិយាយឯងមកឆាប់យល់ ទឹកតែមួយកែវឯងប៉ុន្តែប្រេងនឹងដល់មួយកដុងមួយកដុង30លីត្រហើយសួរថាតំនឹងមួយណាធ្ងន់ជាងញោមប្រកាសជាប្រេងវាធ្ងន់ជាងហើយមិនអញ្ចឹងណាប្រេងនេះវាប្រៀបបីដូចជាអំពើបាបបើធ្វើអំពើបាបច្រើនតែស្លាប់ទៅគឺរំលែងទៅកាន់នៅទុគតិភពហើយមកពីទុរៈធាតនិងកំណៈដំណើរប្រព្រឹត្តទៅយ៉ាងអាក្រក់ស្លាប់ទៅ មាននរកប្រែតិរិឆានអសូរកាយ ចឹង4ហ្នឹងគេរមែងបើកទ្វារឲ្យយើងគ្រប់ពេលគ្រប់វេលាទាំងអស់ញោមណាអនុមោទនាហ្នឹងហើយប៉ណ្ណឹងចោះញោមព្រោះហើយយប់ជ្រៅហើយបបសន្តរកថាឆ្ងើយគាត់ញោមអត់មានកដាស់អីអានផងគាត់ៃរាប់ហូហែញោមទាំងពីតមឿននៅតូចហើយកាពិតគាត់កើតអត់ទាន់តមឿនហងញោម ពេលដឹងតែមឿននៅតូចអត់តែមឿនរៀននៅសាលាណាតែមឿនលួចស្រឡាញ់ចៃណនហើយហើយបងដែលអានសន្តរកថាហ្នឹងគាត់កើតអត់ទាន់ការតែមឿនយាយណនផងហើយគាត់ដឹងយាយណនហើយតែមឿនលួចស្រឡាញ់គ្នាកន្លែងណាកន្លែងណាហ្នឹងហើយការពិតគាត់ពូកែខ្ញុំ អ្នកខ្លះគេទៅសេឲ្យហើយអានហ្នឹងក៏អានវាមិនត្រូវអសរហ្នឹងទៅទៀតញោមតែគាត់រៀបរាប់ហូហើយញោមតាំងពីដើមរហូតដល់ចប់ មាន អត្តន័យមានខ្លឹមសារណាស់ញោមតែអាត្មានេះវាឆ្ងល់ហើយអញ្ចេះរឿងសន្តរកថានេះអាត្មាបើគិតជាបួសបួសវា20ឆ្នាំហើយញោមហើយបើទេសនាវា3 10ឆ្នាំហើយទេសតាមមជ្ឈួរឥឡូវនេះទីលេងចង់កើតទេទៅមុខទៅក្រោយទៅមុខទៅក្រោយញោម ពោបើគិតមើលទៅវាខានទេហើយញោមក៏បិទតែយើងលៀងហើយយើងទុកតែទុកយូរវាលែងមុតដែរមែនទេញោមមែនណាអាម៉ាបើគិតមើលទាំងពីអាសម័យឆ្កន់កាច់នឹងចូលស្រុកខ្មែរមកអត់មានបន្ទិហលីញោមអាកូវីដ19ហ្នឹងវាមានប៉ុនទេសដែរវាមានតែប៉ុនខ្មោចឯនឹង7ថ្ងៃបច្ច័យ4បរានវជនអត់មានអាណាធ្វើញោម បនខ្មោចហ្នឹងបើសិនណាគេអត់ធ្វើកើតម្លេះគេអត់ធ្វើទៀតញោមលឺឲ្យញោមលឺអត់ហើយ7ថ្ងៃបើសិនណាគេអត់ធ្វើកើតយូរគេអត់ធ្វើទៀតមែនទេអោតនីនោះគេរៀបចំចិត្តហើយថ្មទេ ទេឡូវគេចាប់ដើមបើកឲ្យចំហាយមកបដាបដាអញ្ចឹងបានឲ្យញាតិញោមពិចារ ណាទៅមួយម៉ាត់ទៀតទេញោម អញ្ចឹងព្រះអង្គឲ្យពិចារណាតែរូបរាងកាយនឹងវាមិនល្អមិនស្អាតអញ្ចឹងព្រះអង្គសម្ដែងថាអនុមោទនីហ្នឹងហើយគប់ចំោះគ្រប់គ្នាឲ្យចប់មកមិនបាច់ទៅមុខទៀតទេអាយ៉ាងធម្មទេសនាសង្ឃេពេណៈនិតិតាពធទេសនាសន្មតចប់ប៉ុណ្ណេះឯងអេវ៉ាំង